សួស្តីអ្នកគ្នាហើយថ្ងៃហ្នឹងគឺយើងមកធ្វើហ្គេម10នាទី challenge ធ្វើម៉េចឲ្យយើងបង្កើនហ្គេមឲ្យក្រោមរយៈពេល10នាទីហើយជា challenge របស់ YouTuber ម្នាក់ឈ្មោះ Praki ហើយខ្ញុំនឹងទុក link នៅក្នុង description ហើយបើសិនជាអ្នកគ្នាចង់ចូលមើលចូលក្នុង description ចំពោះ YouTube ហើយបើសិនជា Facebook ខ្ញុំនឹងទុក នៅក្នុងចំណងជើងខាងលើអញ្ចឹងយើងចូលទៅក្នុង10នាទី game យើងទៅនេះគឺយើងនៅក្នុង screen computer យើងហើយខ្ញុំអត់បាន record ប្រើកម្មវិធី record ទេគឺដោយសារ ខ្លាចពីគាំងព្រោះមុំបើកស្អីស្អីចេញចង់10នាទីជាងអញ្ចឹងវាច់ទេហើយអានេះ Visual Studio អត់មាន script អត់មានអីទេហើយនៅក្នុងនេះគឺ scene ថ្មីមានកាមេរ៉ាហើយនឹងពលឺហើយអានេះកំណត់មកអញ្ចឹងយើងចាប់ដើមហ្មងទៅ1 2 3ចូល create empty object cube reset 5 1 2 3 អូសឲ្យឆ្ងាយទៅហើយមកវិញហើយ zoom ឲ្យជិត create square reset 1 rigid body rotation ហើយដាក់កាមេរ៉ាចូលកាមេរ៉ាទៅឲ្យគៀកលើកឲ្យខ្ពស់បន្តិចហើយ create empty cube ហើយ add attach block cell ចូលក្នុងនេះដាក់ block ហើយយើង create material control D control D អេជាងច្រើនមែនមានជួលអានេះដាក់យ៉ាងពណ៌ជាងកម្ៅទៅនេះដាក់យ៉ាងពណ៌ប៊ិចតងតិចទៅដាក់យ៉ាងពណ៌ក្រហមតិច តើហើយដាក់អានេះចេះដាក់ដាក់ទៅទេឲ្យខ្ជុបយកមិនដឹងនៅកលៀបណាទេចេញមកដាក់វាខ្មៅតិចទៅហើយយើងយកខ្ជុបយកមកដាក់ក្នុងនេះ delete ខ្ជុបនេះចោល create c sharp script player ហើយហើយចាំមើលលឿនអើយ ថតក្នុងទូរស័ព្ទរៀងពិបាកមើលបន្តិចដោយសារវាចាំងពលឺចាំងអីឃើញ background ហើយហើយយើងញ័រញ័រដោយសារ record តាម Benicam វាកាំងកុំព្យូទ័រអញ្ចឹងអត់កើតបើកទៅដើរហើយបើកទៅរីឡូត prepare solution ចាំនេះតិចសិនទៅដោយ using unity engine.scene management អានឹងតាក់ទងទៅនឹង scene ដែរ public rigid body ob public load move បើទៅ public load timer uh, public game object block rồi delete anh đi cho rồi timer bóng smart time dot delta time rồi mũ input equal to input .get axis horizontal horizontal ob.velocity equal to new vector 3អានឹងយើងប្រើ vector ហើយ move គុណនឹង10ឲ្យវាទៅរៀងលឿនគួរសម10 f ក្បៀស ob.velocity. ដល់ y អត់ឲ្យវាមានអីទេហើយ សុទ្ធវិញក៏10ដែរក្បៀសហើយទៅអឺ if timer ធំជាងឬស្មើនឹង1អឺទៅ spawn ទៅយើងបង្កើត void public void spawn ហើយទៅ float x equal to random dot range ôi oh, dot range kiang brown uhm. sạm chớn random dot range pi bia độ pi hơi with the 3 point equal to new with the 3ហើយ x ក្បៀស 1f ក្បៀសទៅ transform dot position dot x dot z dot z both dot 10អើយអាចចង់ទុកស្នេះតែ instantiate instantiate block point point នេះយើង position ដែលយើងចំទុកហ្នឹងវា quaternion ខ្ញុំមិនដឹងអានឹងអានមិនទេ .identity ទៅ public void on collision enter if collision dot game object dot compare text block scene manager dot load scene scene manager dot get active scene self.buildindex ហើយ sell ចូលទៅក្នុង Unity ចាំមើលវាដើរអត់យើងមិនណាយើងអាចកែប្រែវាតាន់ពេលវេលា square តន្រប់បាននេះចូលទៅហើយតាន់វាកំពុងដើរអញ្ចឹងលឿនខ្ញុំហ្នឹងថានឹងមាន echo ទៀតអត់ទេដូចជាអត់មានទេទុកណា នេះទៅកោះទៅមុខបត់អស់ហើយប៉ុណ្ណាអាហ្នឹងលើជាង game ដែល Praki ធ្វើ basic tutorial ហ្នឹងប៉ុន្តែខ្ញុំបង្កើតឲ្យវាមាន block ធ្លាក់មកខ្លួនឯងហើយវាស្រួលជាងគាត់ធ្វើអត់ស្អីមាន code ទេ code មានតែមួយហើយខ្លីអូខេដល់យូរមក ខ្លួនចឹងហើយដាក់ rigid body ចូលទៅដាក់ block នេះចូលដែរទៅហើយចុច play ទៅសាកមើលហើយនេះកន្លែង screen យើងមើលលេងថាដើរអត់អានេះកន្លែង edit កន្លែង screen អូយអូយបបោយកផ្លិចលឿនលឿនលឿនលឿនលឿនលឿនតោះអញ្ចឹងមិនដឹង ថែមនៅ equal to 0អាដើម្បីឲ្យថែមកុំឲ្យវាអើយរបត់យកទៅចេញ project អើយហើយ save ហើយណាអូខេរួចអឺអឺឥឡូវយើងលេងស្អាតតិចទៀតសិនខ្លាញ់វារើតិចទៀតគេចប់ដែរមិញចុចចេញ project អីកើតអត់ហ្នឹង បញ្ហាផ្នែកសុខភាពអីយើ steel អូលឿនមកប៊ូតុងនឹងចិត្តអត់ចង់ដើរអឺជោគជ័យហើយគាត់ថាវាចាញ់វាមិនពេញផ្លូវយើងមានឧបសគ្គច្រើនអីយ៉ាអូយធ្លាក់បណ្ដោយ អឺអូយពិតជាអស្ចារ្យមែនតើណាយើងនឹងសមមួយនាទីជាងទៀតជាងយើងអាចសេរីប្លុកនេះឲ្យធំតិចទៅយើងយើងកុំទុកពេកអត់ប្រយោជន៍តាសាកមើលចេះធ្វើលេខសិនទៅហើយយើងសេរីខូតតិចតួចបើអាចកុំឲ្យវាលឿងពេក7បាន បានបានបានខ្ញុំគិតថារួចរាល់ប៉ុណ្្នឹងហើយទុកសិនណាអូខេអញ្ចឹងហ្គេមយើងរួចរាល់ហើយឥឡូវយើងចាំវាដើរហើយចាំមិននៅសល់33វិនាទីហើយ challenge គឺ complete ហ្មងមកពិតជាឡើយមែនតើ មមកណែវិញភ្នែកខប់ខប់យោយធ្លាក់ទេរយតែនឹងមកល្មមលេងបានហើយស្រាថ្មីដល់ម៉ោងល្មមអូខេដាក់មីមី ơi ấy giờ lỗi à. <laughs> lấy xa lên dương cứ uh, complete đấy cứ rồi rồi lấy bàn យើងធ្វើហើយក្រោមរយៈពេល10នាទីអញ្ចឹងយើង នៅមាន challenge តតទៀតហើយនៅមានវីដេអូផ្សេងផ្សេងទៀតអញ្ចឹងអ្នកគ្នាអាចជួយ support នៅក្នុង YouTube channel ចុច subscribe ទៅហើយគឺមានប៉ុណ្ណឹងជម្រាបលាបាយបាយ